ខ្ញុំកណាមានចម្ងល់ចង់ទូសួរលោកម្ចាស់គ្រូថានៅ ពេលដែលយើង ចង់ពន្យល់នរណាម្នាក់ឲ្យយល់នៃសេចក្តីដែលយើងចង់ប្រាប់គេនោះ យើងក៏លើកឧទាហរណ៍ដើម្បីពន្យល់ឲ្យគេងាយយល់ប៉ុន្តែពាក្យដែលយើងឧទាហរណ៍នោះ មាន ពាក្យខ្លះវាជាពាក្យកុហកប៉ុន្តែគោលបំណងរបស់យើង គឺដើម្បីឲ្យគេយល់ដូចយើងយល់ ដែរតើមានទោសទេតើកុហកកុហកឯងមិនបាច់កុហកអីយើងលើករឿងមិនពិតក៏ដោយប៉ុន្តែយើងប្រាប់គេថា នេះឧទាហរណ៍អាត្មាលើកឧទាហរណ៍ច្រើនប៉ិនសួរតែពិតទេអត់ពិតនោះប៉ិនមកប្រាប់គេថាអានឹងឧទាហរណ៍ដោយអាត្មាប្រឌិតរឿងមួយ ហើយឲ្យគេដឹងថា អានឹងរឿងឧទាហរណ៍ទេបាច់យករឿងកពីណាមកនិយាយផងហ្នឹងឧទាហរណ៍ បរោះម្នាក់គាត់មានលុយទៅទិញឡានហឹមតែមាន100000ដុល្លារអញ្ចឹងទៅគាត់ទៅទិញឡានគាត់ដើរចូលទៅហាងឡានទៅនិយាយជាមួយតកែឡានត្រូវគ្នាធ្វើលេខធ្វើអីហើយបានឡានក៏បើកចេញទៅអញ្ចឹងគាត់មិនបាននិយាយអីច្រើនប៉ុន្តែម្នាក់មួយទៀតអ្នកមើលតាមមើលបរងធ្វើអី អូគាត់ស្ពីកតាបមួយចូលទៅក្នុងហាងឡាននឹងនិយាយគ្នាជាមួយអ្នក លក់ឡានមិនយូរប៉ុន្មានក៏បានឡានថ្មីមួយចេញទៅហើយគាត់ទៅសេគាត់សេរបៀបរបៀបកពីខ្លះគេសេអញ្ចឹងអត់បាន detail នៅក្នុងហ្នឹងឯងសភៅខ្លះគេសេអញ្ចឹងសេគាត់ទៅរៀបរាប់ប្រវត្តិដែរណាក្នុងពេលមួយមានបរិសម្នាក់ស្ពីកបោបមួយចូលទៅហាងឡានមិនយូរប៉ុន្មានចរចាជាមួយ គេហ្នឹងក៏បាន plan មួយបើកចេញទៅហើយសិតទៅគាត់យល់អត់ដល់ថាគេទៅធ្វើអីបានបានឡានហ្នឹងគាត់ក៏សន្មត់សន្មត់នេះពន្យល់ថាដូច្នេះអ្នកទាំងឡាយបើចង់បានឡានដូចបរោះនឹងចូលស្ពីកន្តាបមួយហើយដើរចូលទៅហាងឡាន អ្នកប្រកាសជាបានឡានចេញទៅដូចគាត់ចឹងចាំអ្នកអ្នកសេសេចឹងហ្នឹងហើយ សួរថាមកកណាត់ខាងដើមពិតទេពិតសរសេរនឹងពិតថាមានបរោះម្នាក់ឃើញចឹងមែនណាឧទាហរណ៍ទេណាឃើញបរោះម្នាក់ដែលពេលកតាបមួយចូលទៅក្នុងនឹងចរចាជាមួយនឹងពិតពិតគាត់មិនដឹងថាចរចាថាម៉េចហើយក៏បានឡានទិញទៅចឹងវាអាចមានចឹងមែនទេថាអាចមានចឹងមែនប៉ុន្តែដល់ពេលអ្នកសរសេរអ្នកសន្មត់ហើយ បដៅគេបដៅថាណែអ្នកទាំងឡាយបើអ្នកទាំងឡាយចង់បានឡានអ្នកទាំងឡាយស្ពីកតាមួយចូលទៅហាងឡានហើយបន្តិចទៅបានឡានចេញទៅចឹងដែរឲ្យជាកំណត់ចឹងណាត្រូវហ៎អត់ត្រូវទេមកកណាត់មុនអាចត្រូវប៉ុន្តែដល់សរុបសេចក្តីវាអត់ត្រូវនឹងថាលើកឧទាហរណ៍ចឹងប្រៀបដូចជាយើងរៀនរឿងទាំងឡាយសម័យពុទ្ធកាលចឹងណា ហើយយើងយកមកសន្មត់ធ្វើតាមវាអត់ត្រូវទេរឿងធ្វើតាមអត់ត្រូវទេឧទាហរណ៍រឿងសវណ្ណសាមជាកូនដឹងគុណនៅពេលដែលបលយៈបាញ់ត្រូវដោយអំណាចនៃកតញ្ញតារបស់លោកធ្វើឲ្យលោកមានស្មារតីឡើងវិញមិនស្លាប់ដូច្នេះភាពកតញ្ញនោះនឹងអញ្ចឹង អញ្ចឹងវាពិតទេវាអាចពិតសម្រាប់សវណ្ណសាមហ្នឹងប៉ុន្តែតែយើងយកមក apply ត្រូវឯងគេបាញ់ឲ្យងើបឡើងវិញដោយលោកចឹងឯងអត់ទេអត់ទេ apply បិចត្រូវអឺដូចរតនៈសោតចឹងទៅថ្មនិយាយចឹងថាកាលនោះវេសល័យកើតរឿងអីណានៃព្រះអង្គឲ្យអានន្ទយកទៅស្វាត់ជីនៅតាមកំពែងអីអីចឹងទៅនឹងជារឿងរបស់អានន្ទហើយព្រះ ហើយដល់យើងអ្នកយកមកសន្មត់ថាណាណាអើយឲ្យតកើតរឿងមេរោគអីដូចកូវីដអញ្ចឹងយកអាហ្នឹងមកសោតមកធ្វើអញ្ចឹងត្រូវទេថាអត់ត្រូវទេរឿងខុសគ្នាមេរោគក៏ខុសគ្នាហ្នឹងដែលថ្មនិយាយ តាំងពីកាលនោះមកដល់កាលនេះហ្នឹងហ្នឹងហើយអឺដូចជារឿងងៀតទាំងពីរឆ្លោះគ្នាអញ្ចឹង នគរសក្យៈនិងកោលយៈវង្សឆ្លោះគ្នារៀបច្បាំងគ្នាព្រះអង្គទៅកដាលស្ទឹងហ្នឹង ទៅហាមហាមហើយក៏លែងឆ្លោះគ្នាទៅពយល់អីចឹងបានមែនទេបានប៉ុន្តែសួរថាយករឿងហ្នឹងមក apply បានឥឡូវសាកទៅឈរកដាលរុស្ស៊ីហើយយូក្រែនហើយទៅនិយាយពយល់ចឹងយល់កើតទេថារឿងវាខុសគ្នា រឿងនោះពិតអញ្ចោះតែវាមិនអាចពិតដល់យើងឥឡូវទេរឿងហ៎ហេតុនិទានខុសគ្នា ណាដែលត្រូវធ្វើនោះមានតែធម៌វិន័យទេហើយនឹងសច្ចធម៌អង្គត្រូវធ្វើនោះយើងរងថ្ងៃយកមកធ្វើក្នុងពុទ្ធសាសនា យើងអត់បានយកធម៌វិន័យយកមកធ្វើទេ យើងអត់បានយកសច្ចធម៌មករៀនទេយើងយកទម្លាប់នរណា ម្នាក់នៅសម័យព្រះយើងមកធ្វើវិញមើលតែពីនោះ បុគ្គលនោះព្រះអញ្ចឹងដូចបុគ្គលណាមួយធ្វើអីអញ្ចឹងទៅទីហោថានន្តយៈបាសកអញ្ចឹងទៅគាត់ធ្វើទៀនគាត់ជ្រោចទឹកអញ្ចឹងទៅធ្វើតាមទៀនរបស់ប្រពន្ធដែរប្រាប់ផងប៉ុន្តែមានរឿងអញ្ចឹងនាំនេះជ្រោចទឹកអញ្ចឹងដែរឃើញទេរឿងស្អីទៀតឲ្យតែមានពីណាធ្វើសម័យណាមួយនាំនេះមកធ្វើអញ្ចឹងធ្វើអត់កើតទេវាអត់ត្រូវទេ ណាអត់ត្រូវទេរឿងខុសគ្នានិទានខុសគ្នាហេតុខុសគ្នាឃើញសិក្ខាបទមួយមួយមានហេតុខុសគ្នាទៅសិក្ខាបទខុសគ្នាហ្នឹងហើយរឿងដែលសិក្សាដោយគោរពប្រតិបត្តិដោយគោរពមិនមែនគោរពតាមទម្លាប់គេទេ តែយើងយកមកសង្កត់គ្នាក្នុងក្នុងប្រពៃណីក៏ដោយក្នុងទម្លាប់ធ្វើពិធីអីក៏ដោយ យើងយកទម្លាប់ធ្វើសម័យនេះសម័យនោះយកមកធ្វើ យកមកសង្កត់គ្នារឿងគួរធ្វើយើងអត់ធ្វើធោវិន័យស្អីស្អីព្រះអង្គបញ្ញត្តិអត់ធ្វើសិច្ចធោដ៏ល្អយើងអត់រៀនឃើញទេបានអីរីចម្រើនអត់សំណួរសួរថាកុហកទេហ្នឹងរឿងខ្លះវាមិនចាំបាច់រឿងពិតទេប៉ុន្តែឲ្យដឹងថាវាជាឧទាហរណ៍អត់អីទេឧទាហរណ៍ដូចកុមារកាសបៈអញ្ចឹងអឺ ស្ដេចបាយយ៉ាសិរាជញ្ញៈនឹងថាខ្ញុំកណាអត់ជឿរឿងជាតិមុខជាតិក្រោយពីព្រោះបើមានជាតិក្រោយមែនពេលដែលស្លាប់ទៅសំតែមានស្អីចេញទៅព្រោះខ្ញុំកណាធ្លាប់ពិសោធន៍ពេលមានចោរមានអីប្រព្រឹត្តអាក្រក់អញ្ចឹងទៅឲ្យរាជបរោះចាប់បានមកនឹងឲ្យរាជបរោះនឹងចងឲ្យជាប់ទៅហើយយកអីគោះវ័យចោលនឹងម្ដងតិចម្ដងតិចកុំឲ្យបែកសាច់បែកឈាមនឹងវ័យអញ្ចឹងរហូតដល់ស្លាប់ ហើយពេលដែលស្លាប់ទៅវាអត់មានបែកស្អីផងហើយការដែលនៅរស់ទន់ងាប់រឹងរស់ក្តៅងាប់ត្រជាក់នៅរស់រៀងស្រាលងាប់រៀងធ្ងន់ហឹម វាសមថាបើមានជាតិក្រោយសមតែស្អីចេញពីកាយហ្នឹងទៅកាយដែលងាប់ហ្នឹងស្រាលជាងមុនទៅធ្ងន់ជាងមុនអញ្ចឹងកណាអត់ជឿហ្នឹងហើយបានកុមារកាសបៈលើកឧទាហរណ៍ថាថាបើបរមម្នាក់យកដុំដែកមួយទៅដុតឲ្យក្តៅអញ្ចឹងទៅដុតឲ្យក្តៅក្តៅខ្លាំងមែនទេណា យកមកដំពេលក្តៅទុនមែនទេអាចដំបានហើយវាយកមកថ្លឹងអាពេលក្តៅហ្នឹងក៏ស្រាលជាងដែរប៉ុន្តែនៅពេលដែលវាតិចទៅជារឹងហើយវាធ្ងន់ទៀតសួរតែស្អីចូលមកឲ្យវាធ្ងន់នោះលោកលើកឧទាហរណ៍មានណានៅដំដែកហ្នឹងគាត់លោកលើកឧទាហរណ៍ថាមួយទៀតគោះ នេះគោះនោះកុំអោយវារបួសលោកឧទាហរណ៍មួយទៀតថានៅរស់ដូចថានៅនិយាយនៅវិញ្ញាណនៅស្អីចឹងទៅព្រោះវាមិនឃើញរូបរូបវិញ្ញាណរូបមិនឃើញហ្នឹងហើយពេលដែលងាប់ស្ដោកទៅវាលែងធ្វើការអីកើតទៅតាមហាបបិនរោរោព្រលឹងរោវិញ្ញាណអញ្ចឹងរោមិនឃើញដូចបរោះម្នាក់អញ្ចឹង ឧទាហរណ៍ដូចបរោះម្នាក់ប៉ុន្មានទេនៅហ្នឹងអត់មានទេលោកថាដូចបរោះម្នាក់បរោះម្នាក់ដើរទៅវាមិនដែលស្គាល់សាំងអីទៅជួបបរោះម្នាក់កំពុងតែផ្លុំសាំងផ្លុំផ្លុំចឹងទៅបរោះម្នាក់ដើរទៅដល់គាត់ឈប់ផ្លុំដល់ឈប់ផ្លុំសួរថាតើអឺបរោះម្នាក់អឺតើតើសំឡេងមិញចេញមកពីណាព្រោះណា បរិះអ្នកផ្លុំហ្នឹងគាត់សួរថាគាត់ឆ្លើយថាចេញពីសាំងហ្នឹងអូចេញពីសាំងហ្នឹងគាត់ក៏យកតបងមកគោះគោះគោះសាំងអើយលឺទៀតមកមិញព្រោះណាល្មែកមហាបពុទ្ធទៅបរោះទី2ដែលដើរមករស់អាសំឡេងសាំងហ្នឹងដល់យកមកគោះឲ្យវាចេញព្រោះទៀតហ្នឹងរស់ត្រូវឯងរត់អត់ត្រូវរត់ដូចឈួតចឹងអើមហាបពុទ្ធឈួតចឹងទៅរោពលឹងរោវិញ្ញាណមិនឃើញប៉ុន្តែពេលជឿហើយ ដូចថាយល់ហើយបរោះបង្កណាធ្លាប់តែជឿចឹងតែកណាលះអតិថិហ្នឹងលោកីថាកណាវិលទៅរកអតិថិហ្នឹងវិញអូបើប្រកាន់ចឹងអាយល់ហើយនៅតែប្រកាន់ចឹងដែរព្រះអង្គដូចបរោះម្នាក់ដើរដើរតាមដេញកាត់វាលស្រែមកឃើញលមក់ក្រៀមនោះជា ប្រមូលវិចប្រមូលវិចទូលតនូលដល់ពេលភ្លៀងមកទៅវាលេងលមក់នឹងហូរជោកពេញតែខ្លួនអ្នកស្រុកក៏ថាអីបរោះនេះស្គួតទេ ទូលអីមិនទូលទទួលលមួកស្អុយក៏គ្រុកហើយក៏ឆ្លើយទៅគេវិញថាយីពូនឯងនេះឈួតអានេះបាយជ្រូកអញណាមកបើបើតើបរោះដែលរក្សានៅអាលមួកហ្នឹងដល់ឆ្លោះតគេវិញចឹងឆ្លាតទេតើឈួតសុរអានេះខាងមហាបពិតនឹងចុះឯងដឹងថាអាទិដ្ឋិហ្នឹងវាក៏ក្រិចហើយដឹងថាអាមាននេះហ្នឹងវាក៏ក្រិចហើយ នៅតែមិនលះបង់ចោលវាស្មើនឹងបរោះទូលអាចនឹងអីប៉ុន្តែទៅពេលនឹងមានបរោះនឹងឯងគ្រាន់តែជាឧទាហរណ៍បើលើកលក្ខណៈជាឧទាហរណ៍ព្រះរហន្តលោកលើកដែរព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គលើកដែរប៉ុន្តែថារឿងកុហកយើងនិយាយប្រាប់គេថាវា maintain maintain ថាមិន maintain មិន maintain ថា maintain មិនអឺ main ថាមិន main មិន main ថា main តិចថាច្រើនច្រើនថាតិច ខ្មៅថាសសថាខ្មៅអខុសការពិតអានឹងឲ្យគេជឿការពិតអញ្ចឹងក្នុងលក្ខណៈអញ្ចឹងអានឹងកុហកហើយក្នុងលក្ខខណ្ឌអីក៏ដោយប៉ុន្តែរឿងនោះអត់មានប្រឌិតឡើងប៉ិនឲ្យគេដឹងថាហ្នឹងរឿងប្រឌិតគាត់ឲ្យគេយមជាអត្តន័យយកមកគិតអត់អីហ្នឹង